ច្បាំងច្បាំងតែតោះទៅយំបានសំអូគូទៅទ្រមុនតឬយកលោដឹងខ្លួនស្នេហាប្រជាសំណោចអូនចិត្តក៏គ្មានអ្នកលួងដងហើមក៏ដូរផុតផុតចង់ទៅក្រប់មកស្ងួនអូនយំខ្លួននឹងទាំងធ្វើមានអូនយល់ឬខ្លួនអូនចង់មួយបងឃ្លា ពីដំបូងទឹកដែលបងខំហែស្ទើរនឹងគ្មានចំឡងតែទំនួលដល់ដែររងខ្លួនធ្វើក្រោយខ្នងពីណាគេនិយាយមកមិនដែលចង់ស្ដាប់តែពេលនេះច្បាប់ទៅភ្នែកញ៉ាំនំឈីស្ទើរក្បត់ចិត្តសាវ៉ាធ្វើធម្មតាដើរចេញចាក់ចោលចេញចូលដងដូរដោយឆាងទំនិញបងឃើញខ្ញុំស្លូ កំពុងតែពេញអូនឃើញនាងផ្សេងពួកអូនធ្វើអ្វីក៏ខំមានមួយអូនពីរអូនមិនខ្វល់ទាំងអូនស្នេហាចិត្តដល់ទីតែពេល